តើមនុស្សយើងស្លាប់ពេលធ្វើបុណ្យឧទ្ទិសកុសលទៅផលបុណ្យដែលយើងធ្វើនឹងបានទៅដល់អ្នកស្លាប់ដែរឬ សំណួរនឹងវាថារៈក៏បាន ថាជ្រៅក៏បានហើយមែនតើបើប្រៀបជាមួយនឹងមេរៀនអភិធម្មសំណួរនេះជ្រៅជាងជ្រៅហ្នឹងជ្រៅជាងមេរៀនអភិធម្មចិត្តចេតសិករូបឆ្ងាយហ្នឹង ពួកអីអ្នកស្លាប់ទៅហើយយើងហៅថាចែកឋានណាចែកឋានខ្មែរយើងប្រើពាក្យថាចែកឋានហើយជាឋានទេទូរស័ព្ទអត់លឺជាឋានវាយអាយកូមអត់ដល់ជាឋានផ្ញើសបុតមិនកើតជាឋានត្រឡប់មកវិញមិនបានហ្នឹងហើយយើងគិតមើល យើងមនុស្សដូចគ្នាកាន់បែកគ្នាសម័យពលពតហ្នឹងពិបាករស់គ្នាសងប់ហើយហើយយើងផ្ញើឧទាហរណ៍យើងផ្ញើលុយទៅឧទាហរណ៍ពីអូស្ត្រាលីទៅនឹងច្រឡំ address តែបន្តិចគឺផ្ញើអត់ចូលនឹងឋានមនុស្សផងចុះអាឋានអត់ address ដល់ឋានមើលមិនឃើញស្ដាប់មិនឮនឹងវាមានអីមកអះអាងនោះវាគ្មានអីមកអះអាងទេ ប៉ុន្តែចងល់ទាំងអស់នឹងត្រូវបាន ដោះស្រាយនៅពេលដែលយើងរៀនពីកំណើតរបស់សត្វអញ្ចឹងដល់ពេលយើងរៀនពីកំណើតរបស់សត្វនិយាយពីកុសលកម្មអកុសលកម្មអីសពគ្រប់ទៅបុណ្យធ្វើ ខ្លួនឯងក្តីបុណ្យឧទ្ទិសក្តីស្រឹតទៅចម្រើនបុណ្យខ្លួនឯងទាំងអស់តែយើងអត់តន់យល់អត់តន់យល់កុសលចឹងទៅ យើងព្រួយតិចធ្វើអត់ដល់ទៅខ្លាចតែវាខាត អញ្ចឹងណាតិចធ្វើអត់ដល់ទៅមួយខ្លាយខាតមួយជឿថាបានវាមានប៉ុណ្ណាជឿថាបានអស់ប៉ុន្មានក៏អស់ទៅឲ្យតែឲ្យតែបានដល់ណាប៉ុន្តែអ្នកធ្វើដោយយល់ដោយយល់មេរៀនពធពិតប្រកបលោកអត់សំខាន់រឿងបាន ដល់ឬមិនបានដល់ផងសំខាន់ថាវាគប់គួរនឹងខ្លួនឯងអត់ដែលយើងធ្វើនោះវាមានប្រយោជន៍អត់ពេលដែលយើងធ្វើហ្នឹងណា ឧទាហរណ៍ដូចអឺជានុសោនៃព្រាមសួរព្រះអង្គចឹងសួរថាពិតជាបានអនុមោទនាអត់ទេអ្នកដែលស្លាប់ទៅយើងធ្វើតេកណានុប្រទានព្រះអង្គឆ្លើយថាបានតាមឋានៈដែលគួរបានវាទល់តែពពួកសត្វខ្លះនៅក្នុងចំណោមសត្វដ៏ច្រើននោះវាមានសត្វខ្លះចង់និយាយចឹងសត្វខ្លះដែលមានកម្មស្រាលតិចតួចល្មមហ្នឹង ដូចជាពួកបរតតុពជាកៈប្រែតអីជាដើមហ្នឹងដែលអាចមិនជាមានទោសជាប់គុកជាប់ច្វាក់ស្អីទៅណាមួយរួចទេ ពួកហ្នឹងអាចមានដំណើរបានដើរទៅនេះទៅនោះបានមកក្នុងស្រុកក្នុងភូមិអីបានគ្រាន់តែយើងមើលមិនឃើញប៉ុណ្ណឹងពួកហ្នឹងអាចអនុមោទនាមិនមកទទួលយកប៉ុនល្មិចទេគឺមកត្រេកអរជាមួយយើងនៅពេលដែលយើងធ្វើប៉ុនហើយរំលឹកដល់គាត់នោះ ឲ្យគាត់ចូលរួមត្រេកអរជាមួយនឹងកុសលដែលយើងធ្វើហ្នឹងប៉ុន្តែវាតិចតួចណាស់ពពួកសត្វហ្នឹងមិនច្រើនទេប៉ុន្តែបពីនេះគេអត់បរៀនយើងអញ្ចឹងទេគេថាទល់តែធ្វើអញ្ចេះបានដល់ធ្វើអញ្ចោះបានដល់ដុតกระดาษអញ្ចេះដល់ដុតផ្ទះអញ្ចេះដល់គេនិយាយតែដល់នឹងមិនដល់ហើយតែនិយាយដល់នឹងមិនដល់មនុស្សត្រូវដាក់ជំនឿហើយតែដាក់ជំនឿសុបហើយមិនបានធ្វើអញ្ចឹងកើតទេឃើញទេ ព្រោះគេធានាហើយគេអះអាងហើយឥឡូវគេមានដុតប៉ាសពតឲ្យខ្មោចដើរទៀតនោះមានអាចារ្យអ្នកវ័យត្រាឲ្យគឺគ្រាន់តែនៅឋាននេះដូចគ្នានឹងសុំវីសាទៅអឺរ៉ុបទៅឲ្យពិបាកចង្ងប់អាចារ្យហ្នឹងខ្មោចណាក៏វ័យប៉ាសពតឲ្យបានណាឃើញទេអាជំនឿគេឲ្យមនុស្សជឿអញ្ចឹងឈប់តបាងាប់ទៅធ្វើអញ្ចឹងនឹងអទៅគ្នាងាប់ទៅធ្វើអញ្ចឹងល្អទៅគ្នានឹងជំនឿតែធ្វើឲ្យយើងជឿហើយវាคล้ายជាមុខរបររបស់គេដោយស្រួលគ្មានពីណាមកបណ្ឌិតពុនទេអាហ្នឹងណា អត់ទេគ្មានពីណាមកឆែកមើលទៅអូធ្វើនឹងត្រូវមិនត្រូវអីអត់មាន ចំនួនណា ងាយជាងចំនួន ជួញ លើជំនឿទេម្ដងទៀតចំនួនក្នុងលោកគ្មានចំនួនណាដែលងាយស្រួលរលុយជាងចំនួន ជួញលើជំនឿទេចំនួនជួញលើជំនឿគេឲ្យអនក្បាលឲ្យទៀតអាហ្នឹងគេអនក្បាលឲ្យទៀត គេសាធុទៀតគេអរគុណទៀតមិនបាច់ធ្វើបញ្ជីស្នាមអីច្រើនទេមិនបាច់ធ្វើការរាយការអីច្រើនទេផ្នែករត់ក៏មិនពិបាករាយការផ្នែក business ក៏មិនបាច់ធ្វើអឺបញ្ជីស្នាមអីច្រើនទេចំនួនជួញលើជំនឿជាចំនួនមិនបាច់មានម្សៅទេស្រួលណាស់អានោះ ពាក្យហ្នឹងថានិយាយមិញចំនួន ជួញលើជំនឿអញ្ចឹងអឺជាយោបល់របស់អាត្មាទោះបីអាត្មាឆ្លើយប៉ុណ្ណាក៏អ្នកសួរមិនអាចបាត់ឆ្ងល់ដែរកន្លែងហ្នឹងណាប៉ុន្តែ សំណួរទាំងអស់នេះនឹងអស់ឆ្ងល់ នៅពេលដែលយើងរៀនពីកុសលនិងអកុសលច្បាស់លាស់ស្អីជាតួកុសលស្អីជាតួអឺ បតិទានស្អីជាតួអនុមោទនីអូដល់យល់អាហ្នឹងទៅលែងឆ្ងល់ហ្មងបើមិនជឿសួរអ្នករៀនអភិធម្មដែរដែលរៀនបានច្រើនច្រើនបន្តិចគាត់គាត់ខ្វល់រឿងហ្នឹងទៀតទេលែងខ្វល់ហ្មងប៉ិនសួរថាគាត់នៅធ្វើអីគាត់ធ្វើតែអាណាដែលគួរធ្វើទេធ្វើតាមអ្វីដែលពពុទ្ធត្រាស់ថា បើទោះយ៉ាងណាអ្នកឲ្យទៀនមិនអត់ផលឃើញហ្មង អ្នកឲ្យទៀនមិនអត់ផល ទី1កាលណាយើងធ្វើដោយសេចក្តីជ្រះថ្លាយើងដឹងថានឹងមហាកុសលកើតវាអត់តន់គិតថានៅនោះបានទទួលអត់ទេតែតួបនរបស់យើងកើតបាត់ហើយហ្នឹងនៅពេលដែលយើងធ្វើចំពោះបុគ្គលដែលយើងជ្រះថ្លាទី2នៅពេលដែលយើងនឹកដោយសេចក្តីគោរពដោយសេចក្តីកោតក្រែងដល់បុគ្គលដែលជាទីស្រឡាញ់យើងដែលចែកចាឋានលោកទៅដែលចែកលោកទៅនោះយើងនឹកដោយចិត្តអីដឹងទៀតយើងនឹកដោយមโนសញ្ចេតនានឹកដោយការដឹងគុណអាតួចិត្តនឹងស្អីទៀតកុសលទៀត អញ្ចឹងនៅពេលដែលយើងយល់ពីមេរៀនប្រចាំជីវិតនេះហើយយើងអាចបូកប៉ាន់បានត្រឹមធម៌ដែលកើតនៅក្នុងចិត្តយើង យើងមិនអាចទៅបូកប៉ាន់ធម៌ដែលកើតក្នុងប្រែទេហ្នឹងហើយពីព្រោះវាជាអង្គទី3វា នៅលើឧបនិស្ស័យរបស់ននុចោះននុអនុមោទនីបានក៏បាន មិនអនុមោទនីបានអានតាមកម្មរបស់សត្វលោកអត់អត់ជារឿងខ្វល់ខ្វាយអីច្រើនសំខាន់យើងដឹងថាធ្វើត្រូវ ធ្វើត្រូវនឹងធ្វើមិនធ្វើយ៉ាងណាឲ្យកុសលវាកើតហើយកើតជាប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់លោក ផង សម្រាប់អ្នកដតីផងឧទាហរណ៍ថាអឺជាធម្មតាយើងយកទៅសែននៅអង្គុលឈើគល់ព្រៃចោលអីយ៉ាងណាសុទ្ធតែមានប្រយោជន៍អីទីមួយវិឆាទថេបាត់ហើយយើងគិតថាសត្វហ្នឹងមកទទួលអញ្ចឹងយល់ខុសពីការពិតបាត់ហើយវាអាចកុសលកើតខ្លះដែរនៅពេលដែលយើងនឹកគុណ ប៉ុន្តែនៅពេលដែលគិតថាសត្វហ្នឹងមកស៊ីមកសោយរបស់ទាំងអស់ហ្នឹងយល់ខុសពីសេចក្តីពិតបាត់ហើយហ្នឹងមួយទីពីររបស់ដែលនៅគល់ព្រៃគល់ឈើអីតិចតួចអីក៏ដោយដាក់ទៅចោលអត់ប្រយោជន៍ទេហ្នឹងហើយអញ្ចឹងហើយបានជាព្រះអង្គនិយាយពី អង្គនៃតក្ខណាដបទានមាន3គឺឲ្យដល់មនុស្សស៊ីកើតមនុស្សហូបកើតឧទាហរណ៍យើងឲ្យដល់អ្នកមានសិលម្នាក់ចុះយើងថាឲ្យអត់ប្រយោជន៍អត់ប្រយោជន៍យ៉ាងម៉េចបានគាត់ឆ្អែតទៅហើយ អានឹងឲ្យប្រយោជន៍បច្ចុប្បន្ននោះគាត់មិនឃ្លានយើងឲ្យទៅគាត់មិនបានឆ្អែតមិនក៏មើលប្រយោជន៍អានឹងមិនឃើញបាយដែលយើងឲ្យមួយចានទៅ មានយកទៅចាក់ចោលណាគាត់បានហូបតែអញ្ចឹងឈ្មោះថាយើង បានឲ្យប្រយោជន៍ដល់អ្នកនៅរស់នេះបាត់ណាអ្នកស្លាប់នោះមកហូបយើងអត់កើតតែអ្នករស់នេះកើតឃើញឃើញប្រយោជន៍នៅតំណឹងឯងហើយប្រយោជន៍មែនទេកុសលចិត្តវាកើតនៅក្នុងចិត្តយើងនឹងទី1គឺការនឹកគុណទី2គឺយើងបានធ្វើជាប្រយោជន៍ដល់អ្នកនៅរស់នោះបានហូបបានប្រើប្រាស់ យើងព្រះអង្គឲ្យរៀនរស់ជាមួយអ្នកនៅនេះនឹកអ្នកស្លាប់ត្រូវគិតអ្នករស់នេះមិនទៅទូចតទេអីចង់ដឹងតែអ្នកស្លាប់បានបាន បានបានអាគិតខ្លាំងចំពោះអ្នកដែលស្លាប់បានបានហ្នឹងជាឱកាសឲ្យគេកុហកយើងហើយ ជាឱកាសដែលគេបង្កើតកម្មវិធីអស់ប្រមាណក៏អស់ទៅដើម្បីឲ្យអ្នកស្លាប់ហ្នឹងបានឃើញទេហ្នឹងហើយនិយាយម្ដងទៀតដូចញោមអ្នកនៅជីឡងថ្ងៃនេះគាត់ធ្លាប់និយាយកាលមុនហ្នឹង ដល់គាត់ខ្វល់ពីរឿងប្តីគាត់ដែលស្លាប់ទៅនឹងខ្លាំងពេកធ្វើម៉េចឲ្យបានធ្វើម៉េចឲ្យបានវាខ្វល់ពេកជាឱកាសបដ ாய் អាចារ្យកំងធ្វើនេះធ្វើនោះធ្វើនេះធ្វើនោះតម្រុំតែចប់មកប៉ុនហ្នឹងមកប៉ុនហ្នឹងមកពិធីប៉ុនហ្នឹងគាត់ថាជាង10000ដុល្លារដូចតាមចាំមកខ្ទង់12000ដុល្លារអាមេរិកទៀតណាឃើញទេព្រោះអីយើង ខ្វល់មួយអ្នកស្លាប់ពេកយើងខ្វល់ពេក ដល់ខ្វល់ពេកជាឱកាសគេកំងយើងហើយបើយើងអត់យល់អីនៅស្រុកខ្មែរយើងឯណាមានពិធីថាដូចស្លាប់តាមផ្លូវនាំគ្នាទៅទាំងខែព្រលឹងអីណានៃទៀតយើងខ្វល់មួយអ្នកស្លាប់ពេកមានពិធី ខ្លះអស់រាប់ម៉ឺនដុល្លារតែមិនតិចម៉ឺនទេចូលវាសិតថាអូនិមន្តព្រះ គ្រូនេះព្រះគ្រូនោះបានហៅព្រលឹងមកបានអីចេះចោះចឹងឃើញយើងខ្វល់ជាមួយអ្នកស្លាប់ពេកតែយើងមិនខ្វល់ថាធ្វើអីខុសធ្វើអីត្រូវទេ ហ្នឹងយើងរំលងការសិក្សារៀនសូត្រនៅពាក្យរបស់ពុទ្ធដែលដូចជាផែនទីជីវិតនេះនឹងចឹងចឹងឯងបានអាត្មាអាត្មាបានចាត់ចែងដំណើរជីវិតរបស់ខ្លួនឯងហើយអាត្មាមិនដែលគិតថាអាត្មាងាប់ទៅសពអាត្មានៅតែអាត្មាអត់អត់គិតចឹងបណ្ដោយណាខ្លួនឯងគិតទេគិតទេមិនដែលកំងឲ្យញាតញោមធ្វើម៉េចចំពោះអាត្មា ពេលអាត្មាងាប់ហើយនៅពេលដែលអាត្មា អឺរៀននៅពុទ្ធវចនៈដែលមនុស្សទាំងឡាយបូជាព្រះអង្គដោយសក្ការៈអីណានៃច្រើនព្រះអង្គថានឹងមិនឈ្មោះតែការបូជាទៀតទល់តែរៀនទល់តែស្ដាប់ហើយប្រតិបត្តិដោយសេចក្តីគោរពអានឹងបានបូជាមែនតែនណាបូជាមែនតែនហៅថាបដិបត្តិតែបូជា ហ្នឹងពេញបតីរបស់ព្រះអង្គតំណងទេតាណាដែលសាវកហ្នឹងបានស្ដាប់បានរៀនគោរពប្រតិបត្តិអនុពេញបតីហ្មងកាលពីមុនថ្មចេះអាថាទេថ្មគិតថា ពាក្យហ្នឹងតាណាក៏ចេះថាទៀតប៉ុន្តែមែនទេអត់រៀនទេអត់ស្ដាប់ទេប៉ុន្តែដល់អាត្មារៀនទៅរហូតដល់អាត្មាបរៀនពុទ្ធបរិស័ទទៀតអាត្មាកាន់ទៅជ្រះថ្លានឹងពាក្យនឹងថាអូអីក៏ត្រូវម្លេះត្រូវណាបតីរបស់ព្រះអង្គនឹង វាចេញមកដោយសេចក្តីបរិសុទ្ធហ្មងមិនមែនទៀមទីឲ្យគេទៅគោរពព្រះអង្គទេប៉ុន្តែ ការគោរពដ៏មែនទែនគឺត្រង់ដោយសារវគ្គនឹងសិក្សារៀនសូត្រទៅរំដោះខ្លួនចេញចាកទុកបានខ្លួនឯងនោះឲ្យវាស័កសមទៅនឹងការប្រឹងប្រែងរបស់ព្រះអង្គឃើញទេឧទាហរណ៍ដុកទ័រមួយគាត់ខំព្យាយាមរុករកថ្នាំក្នុងព្រៃភ្នំផងអីផងទៅសัตว์ពុះតូចធំខំគាត់ចឹកគាត់គាត់លបួសគាត់ធ្លាក់ ពីចរៈភ្នំអីលបោះបែកក្បាលបែកក្បងយ៉ាងណាក៏ដោយក៏ដើម្បីផ្សំឆ្នាំមួយឲ្យត្រូវផ្សំឆ្នាំមួយ នឹងឲ្យ បានដើម្បីព្យាបាលមនុស្សពួកគាត់ឃើញមនុស្សឈឺអញ្ចឹងណាគាត់អាណិតគាត់ចង់ឲ្យឲ្យមនុស្សនឹងជាពីរោគាព្យាធិនឹងតែមិនគិតរឿងអ្នកចង់កេងចំណេញអីទេតែ គិតពីពេទ្យម្នាក់ដែលមានចិត្តធម៌មែនទេណាមានចិត្តធម៌មែនទេនោះខំណា ធ្វើម៉េចដើម្បីផ្សំរូបមន្តនឹងឲ្យបានដើម្បីជួយមនុស្សឲ្យមនុស្សនឹងបានជាពីជំងឺទាំងអស់នឹងគាត់ខំរហូតទៅបានឆ្នាំនឹងមកក៏ដល់ជីវិតគាត់ស្លាប់ប៉ុន្តែឆ្នាំនឹងគឺអាចព្យាបាលរោគមួយនឹងបានតែគាត់ស្លាប់នេះមិនមែនស្លាប់ដោយសាររោគហ្នឹងឯងគាត់ស្លាប់ដោយការធ្លាក់ពីលើភ្នំអីអញ្ចឹងណា ហើយគេមកអរគុណណាលោកពេទ្យអើយលោកពេទ្យឯងល្អណាលះបង់ជីវិតអីអីចេះចេះចេះចេះប៉ិនអារូបមន្តគាត់ខំសរសេរខំប្រាប់ថានេះត្រូវផ្សំចេះចេះចេះចេះចេះអ្នកទាំងឡាយយកទៅលេបយកទៅលេបយកទៅលេបយើងប្រឹងប្រែងដើម្បីអ្នកទាំងអស់គ្នាហ្នឹងអត់ខ្វល់អ្វីដែលគាត់ប្រឹងមកជីវិតមិនបាច់និយាយដល់រាប់អសង្ខ័យដោយពពុទ្ធនិយាយតែមកជាតិដែលគាត់ខំប្រឹងប៉ុណ្ណឹងតែគាត់ខកចិត្តប៉ុណ្ណាដែលម្នាក់ម្នាក់ខំទៅយកផ្កាមកបូជាខំយកស្អីមកបូជាយកមហូបអាហារយកមកដាក់ ហូបទៅលោកគ្រូពេទ្យអីប៉ិនអាវុលប្រមុនដែលគាត់រកបានថាអ្នកទាំងឡាយយកទៅផ្សំផឹកឲ្យជាពីជំងឺនោះអត់អត់ខ្វល់ជាមួយនឹងគាត់ហ្នឹងគាត់ក៏ស្លាប់នេះបើបើចិត្តមនុស្សមានកលែផងអន់ចិត្តងាប់ហ្មងអន់ចិត្តងាប់ហ្មងមើលរបស់អញឲ្យវាមិនយកហ្នឹងហើយដល់ពេលតាំងពីនៅនេនម៉េះ ពាក្យថាភាសតវត្តនឹងអាត្មាសូត្រដែរយោបណ្ណធម្មានុធម្មបដិបណ្ណោឧជបដិបណ្ណោសោករតិរុករោតមាននេតិពោជេតិបរមាយពោជាយបដិបត្តិពោជាយៈសឹងតែលោកណាក៏ចេះសូត្រដែរហ្នឹងញាតញោមក៏លោកមិនចេះសូត្រអាហ្នឹងភាសតវត្តពិសេសពេលដែលបុណ្យមៀកកបោជាអីយើងតែងតែលើកគាថាអីនឹងមកនរណាសិក្សាដោយសេចក្តីគោរពប្រតិបត្តិដោយការគោរព បដិបត្តិនៅធម៌តំគួរដល់ធម៌ឈ្មោះតការបូជាព្រះតថាគតដោយការបូជាដ៏ឧត្តមណាណាមិនថាប៉ុន្តែវាអត់យល់ទេទោះបីសូត្រអញ្ចឹងក៏យល់ដែរហ្នឹងហើយប៉ុន្តែបើអ្នកទាំងអស់គ្នាយល់ពធហើយយល់យល់មេរៀនដែលព្រះអង្គបរៀនហើយហើយខ្លាយជាអ្នកចែករំលែកដល់គេ ដែលយល់ថាមេរៀននឹងល្អ ហើយនៅពេលដែលគេបានសិក្សាចេះមួយមួយសบายចិត្តយ៉ាងម៉េចបានយល់យល់ពីពាក្យនឹងច្បាស់ថា អ្វីដែលព្រះអង្គសំដែងមកនឹងគឺគឺអស្ចារ្យហ្មង ការបូជាសក្ការៈអីផ្សេងផ្សេងមិនទេមិនទិសដៅទេទិសដៅគឺឃើញអ្នកទាំងអស់គ្នានឹងបានយល់បាន ដឹងបាន មានពលឺក្នុងជីវិតឯនោះទេសំបីតាគេឲ្យគេអីហ្នឹងក៏ បើបើយកយកដោយអនុគ្រោះទេណាកាន់យកឲ្យគេសុបាយចិត្តទេណាហ្នឹងមិនមែនយកដើម្បីយកទៅធ្វើមានឯណាទេអត់ទេ